លោកអ្នកនឹងបានផ្លែកភ្នែកជាមួយនឹងកម្មវិធីថ្មីរបស់សាស្ត្រាហ្វៀមខ្សែរឿងជីវិតរឿងពិតដែលគេនិយាយតតគ្នា អីក៏ប្អូនស្រីរបស់ឯងថ្ងៃនេះមិនឃើញមកធ្វើការអញ្ចឹងបងបងសួរនាំពីនាងសំណាងធ្វើអីសំណាងបើឯងចង់ញ៉ាំបាយឯងត្រូវតែធ្វើឲ្យអង្គលខ្លាយទៅជាបាយសិនអ្នកប្រុសឆាប់លែងខ្ញុំភ្លាមទៅណាលែងខ្ញុំអ្នកប្រុសបងនឹងតែនិយាយប្រាប់គ្រប់គ្នាឲ្យបានដឹងថាបងគឺជាប្តីអូនបងសាក់មើលទេបើសិនជាបងហ៊ានតែនិយាយប្រាប់គ្រប់គ្នាបងនឹងខ្ញុំក៏ចាប់អូនកុំចាក់ចិត្តពីបងទៅណាឲ្យសោះបងស្រឡាញ់អូនខ្លាំងណាស់ យើងប្រាប់នាងឲ្យច្បាស់ណាឈប់មកពាក់ព័ន្ធនឹងចូលជ្រៀតជ្រែកក្នុងជីវិតគ្រួសាររបស់យើងតទៅទៀតណែបងអូនមានការអីហ៎ខ្ញុំចង់នាំអូនសំណាងមកសុំលោកប្រុសធ្វើការនៅទីនេះ ហើយចុះនាងត្រូវជាស្អីនឹងបងដែរបាទនាងជាចាខ្ញុំគឺជាប្អូនស្រីរបស់បងណារងខ្ញុំទៅតែមកពីខេត្តនាងសំណាងបើសិនជាអញអាចតាក់យកថកែបងណារងបាននោះអញប្រកាសជាមានលុយចាយមិនខ្វះសោយសុកលើកំណោមាសកំណោប្រាក់អស់មួយជីវិតហាត់អីក៏អូននិយាយប្រាប់គេថាបងជាបងប្រុសរបស់អូនទាំងដែលការពិតអូនជាប្រពន្ធរបស់បងអូនធ្វើបែបហ្នឹងក៏ព្រោះតែមិនចង់ឲ្យអ្នកដទៃទៀតមិនថាជាអ្នកបំរើឬលោកថកែក្តីបើបងប្រាប់ថាអូនជាប្រពន្ធ គាត់នឹងឆ្ងល់ថាពួកយើងទាំងពីរនេះរៀបការជាមួយគ្នាតាំងពីពេលណានេះនេះកំពុងធ្វើអីហ្នឹង ជាកំពុងទន្ទឹងរង់ចាំផ្លូវលោកស្រីហើយមែនទេបាន បងណារងតែបតែទេប្រាប់ខ្ញុំអបាញ់មិញថាលោកស្រីជាប់រវល់ការងារខ្លាំងណាស់ខាន់ស្អែកតែបគាត់ត្រឡប់មកវិញ លោកប្រុសសម្រាប់ទៅណាជប់ថ្មនេះហើយលោកប្រុសមិនទាន់សម្រាប់ទៀតប្រយ័ត្នប៉ះពាល់ដល់សុខភាពទៅចាំខ្ញុំជួយរៀបចំកន្លែងឲ្យលោកប្រុសសម្រាប់ណា អត់ណែកុំអីល្អជាងអរគុណហើយក្មួយទៅសម្រាប់ចោះទុកឲ្យពូជាអ្នកធ្វើដល់ខ្លួនឯងចុះមិនអីទេកុំខ្លាចចិត្តខ្ញុំអីណាអត់ណែណែកុំអីណែណែកុំអីណាកុំណែកុំអី ខ្ញុំសុំទោសខ្ញុំសុំទោសប៉ុន្មានខ្ញុំពិតជាគ្មានចេតនាធ្វើរឿងបាននេះមែនតែអនាគតរបស់ខ្ញុំត្រូវបានលោកប្រុសបំផ្លាញខ្ទេចខ្ទីអស់ហើយសំឡងកុំអារម្មណ៍អីណាខ្ញុំនឹងទទួលខុសត្រូវចំពោះគ្រប់យ៉ាងដែលខ្ញុំបានធ្វើចំពោះសំឡងតែខ្ញុំខ្លាចណាស់ ខ្ញុំមិនចង់ធ្វើជាប្រពន្ធចុងរបស់អ្នកណាម្នាក់ទេខ្ញុំពិតជាមិនចង់ឲ្យគ្រួសារអ្នកណាមកក្តៅក្រហាយដោយសារតែខ្ញុំឡើយខ្ញុំខ្លាចខ្លាំងណាស់បើលោកស្រីដឹងខ្លាចថាលោកស្រីនឹងមកធ្វើបាបខ្ញុំហើយអ្នកផ្សេងទៀតនឹងគិតមកលើខ្ញុំថាជាមនុស្សស្រីអាក្រក់បែបណានោះបាទ ខ្ញុំគុំមិនចង់ឲ្យរឿងនេះវែងឆ្ងាយបែបនេះដែរតែធ្វើមិនបាក់គ្រប់យ៉ាងវាជ្រុលហួសអស់ទៅហើយទោះបីចង់ឲ្យរឿងគ្រប់យ៉ាងត្រឡប់ថយក្រោយវិញក៏មិនអាចធ្វើមិនបើវាស្នាខ្ញុំកើតជាតិនេះប្រហែលជាបាន ត្រឹមតែធ្វើជាប្រពន្ធចុងគេទោះបីជាខ្ញុំព្យាយាមកិច្ចយ៉ាងណាក៏មិនផុតមនុស្សស្រីដែលស្អាតដូចជាខ្ញុំ យជាអភ័មតែមិនអីទេ លោកប្រុសមិនមែនជាអ្នកខុសទេលោកប្រុសមិនបាច់ទទួលខុសត្រូវលើខ្ញុំក៏បាននេះមកពីខ្ញុំខុសខ្លួនឯងទេបើសិនជាខ្ញុំមិនចូលមកក្នុងបន្ទប់លោកប្រុសទេគ្រប់យ៉ាងក៏មិនខ្លាយទៅជាបែបនេះដែរកំហុសគ្រប់យ៉ាងគឺមកពីខ្ញុំខ្លួនឯងទេកុំបន្ទោសខ្លួនឯងអីបងក៏មានចំណាយខុសដែរ បងទទួលខុសត្រូវចំពោះរឿងគ្រប់យ៉ាងដែលបងបានធ្វើចំពោះអូនហើយបងសន្យាថាមិនឲ្យលោកស្រីដឹងជាដាច់ខាត នេះខ្ញុំចិត្តតែឆ្ងល់ថាណានេះកុំភ្លេចយកផ្លែឈើទៅទុកក្នុងបន្ទប់ខ្ញុំផងណាចា៎មើលនាងចោះអីក៏គួរឲ្យខ្នាញ់គួរឲ្យស្រឡាញ់អីយ៉ាងនេះ បងបញ្ញាប់ញ៉ាំស៊ុបនេះទៅណាតនៅក្តៅក្តៅណារងហេតុអីក៏ពូនស្រីរបស់អញថ្ងៃនេះមិនឃើញមកធ្វើការអញ្ចឹងបង បងសួរនាំពីនាងសំណាងធ្វើអីណាគឺឲ្យគេមកដួសស៊ុបនឹងណាព្រោះនេះជាទួលនីតិរបស់គេមិនមែនជាទួលនីតិរបស់អូនទេ នីងបងចេះនិយាយពាក្យផ្អែមល្ហែមដាក់អូនទៀតអងបងគិតយូរហើយ នេះដោយសារតែអូនរវល់ការងារច្រើនអញ្ចឹងហើយបានជាមិនដឹងនឹងណា បងកុំនិយាយបែបនេះមើលបានហើយណាឈប់និយាយលេងបែបនេះទៀតទៅមកញ៉ាំស៊ុបទៅតនៅក្តៅក្តៅណារងបាទលោកស្រីជួយយកស៊ុបនេះទៅឲ្យកូនប្រុសខ្ញុំផងណាដើម្បីឲ្យគេបានពើកម្លាំងបាទលោកស្រី សិនជាអូនសំដៅជាអ្នកដុសស៊ុបនេះអូនសំដៅប្រកាសជាចេះនិយាយពាក្យផ្អែមល្ហែមដាក់ខ្ញុំហើយពេលអង្គុយញ៉ាំអីជាមួយគ្នានឹងប្រកាសជាចេះនិយាយយកចិត្តទុកដាក់មកលើខ្ញុំផ្ទុយទៅវិញប្រពន្ធរបស់ខ្ញុំមិនដែលខ្វល់ខ្វាយពីខ្ញុំមិនចេះនិយាយពាក្យផ្អែមល្ហែមដាក់ខ្ញុំម្ដងណាឡើយបងឆាប់ញ៉ាំទៅតើនៅក្តៅក្តៅបាទ អូនផឹកស្រាកំដរបងណាអត់ទេអ្នកប្រាប់ផឹកចាស់ខ្ញុំមិនផឹកទេ ខ្លាចគេដាក់កាត់មកឃើញមិនសម ខ្លាចគេនិយាយថាឲ្យខ្ញុំចូលច្រឡំថាខ្ញុំនេះគឺជាស្រីមិនល្អយើងជាមិត្តល្អណាស់គ្នាណាពេលនេះបងពេញចិត្តអូនជួយកំដរបងបន្តិចណាណាកំដរបងបន្តិចមកណា ចាស់យកដែរចឹងជីវិតល្អនឹងគ្នាខ្ញុំព្រមក៏បាន សំណាងបើអញចង់ញ៉ាំបាយអញត្រូវតែធ្វើឲ្យអង្គខ្លាយទៅជាបាយសិន Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំងភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹង ដល់ទៅមើលប៉ុណ្ណឹងសោះក៏អៀនដែរខ្ញុំជាស្រីណាខ្ញុំក៏ចេះមានអារម្មណ៍អៀនមានអារម្មណ៍ខ្មាស់នេះបងសាច់ចាំមកឲ្យខ្ញុំបែបនេះមិនសមទេឲ្យបងសុំទោសបងគ្មានចេតនាសាច់ចាំមកឲ្យអូនទេមកចាំបងជូនឲ្យណា របស់អ្នកណានោះម៉ាខ្ញុំជួបដល់ខ្លួនឯងវិញអ្នកណាជាអ្នកធ្វើអាសាម អ្នកនឹងគឺជាអ្នកជូតនេះជាពាក្យសម្ដីដែលអ្នកប្រាប់បាននិយាយខ្ញុំចាំមិនភ្លេចទេ ខ្ញុំតើកុំធ្វើអីបែបនេះបើគេមកឃើញមិនល្អទេណាគួរធម្មតាឃើញទេសំខាន់ពេលនេះបំអាចទៅបរំបានបើអូនស្អាតនឹងគួរឲ្យស្រឡាញ់អីបែបនេះអ្នកប្រុសឆាប់លេងខ្ញុំភ្លាមទៅណាលេងលេងលេង នេះអូនចាត់ទុកបងជាអ្វីមិនទេបងបានឃើញអស់ហើយបងបានឃើញអូននឹងគេម្នាក់នោះអស់ហើយអូនធ្វើបាននឹងធ្វើអីអូនក៏ដឹងថាបងនេះស្រឡាញ់អូនប៉ុណ្ណាអូនចាំបាច់ក្បត់បងធ្វើអីអូនចាំនិយាយប្រាប់បងមកបងសួរនាំខ្ញុំហេតុអីក៏បងមិនសួរនាំខ្លួនឯងទេថាប៉ុន្មានថ្ងៃនេះបងមានដៃនៅក្បែរខ្ញុំយកចិត្តទុកដាក់នឹងខ្ញុំដែរទេបងដែររវល់នឹងខ្ញុំដែរទេទោះបីជាយ៉ាងណាក៏ដោយ ក៏អូនមិនត្រូវផាន់ក្បត់បងបែបនេះដែរមិនមែនជាកំហុសខ្ញុំទេ តែវាជាកំហុសរបស់បងទេដែលមិនដែលមករវារវល់នឹងខ្ញុំ ខ្ញុំមិនធ្វើអ្វីតាមតម្រូវការរបស់ខ្ញុំតែខ្លួនឯងនោះទេអូននិយាយបែបនេះនេះអូនភ្លេចគិតថាបងជាប្តីអូនហើយមែនទេនេះបងនិយាយឡាយឡាយបែបនេះគិតចង់ឲ្យគេគ្រប់គ្នាដឹងថាបងជាប្តីខ្ញុំនេះត្រូវបងត្រូវតែនិយាយបងនឹងតែនិយាយប្រាប់គ្រប់គ្នាឲ្យបានដឹង ថាបងគឺជាប្តីអូនពេលនោះអ្នកប្រុសវិសិននឹងលែងមករញ៉េរញ៉ាញជាមួយអូនទៀតបងសាក់មើលទេបើសិនជាបងហ៊ានតែនិយាយប្រាប់គ្រប់គ្នាបងនឹងខ្ញុំក៏ចាប់គ្នាហើយខ្ញុំនឹងស្អប់មកបងរហូតលែងបានជួបមកខ្ញុំតទៅទៀតអត់ទេអូនកុំចាក់ចិត្តពីបងទៅណាឲ្យសោះបងស្រឡាញ់អូនខ្លាំងណាស់បងមិនអាចរស់ដោយគ្មានអូនបានទេ បើបងស្រឡាញ់ខ្ញុំបងត្រូវធ្វើតាមខ្ញុំមិនមែនចង់មកប្រឆាំងនឹងខ្ញុំបែបនេះទេបើបងមិនអាចជួយអ្វីខ្ញុំបាន ខ្ញុំក៏មិនអាចស៊ូនៅជាមួយបងបានទៀតដែរអោយបងសុំទោសបងយកព្រមតាមអូនគ្រប់យ៉ាងអោយតែអូនកុំចាក់ចែងចោលបងទៅបានហើយបងសន្យានឹងខ្ញុំសិនមក បងសន្យានេះលោកប្រុសកំពុងផ្លឹកគិតដល់ណានឹង បងសប្បាយចិត្តណាស់ពេលបានឃើញមុខអូន បងនឹកអូនគ្រប់ដង្ហើមទាំងតួរបស់បងគឺមានតែអូនបងនិយាយបែបនេះប្រយ័ត្នលោកស្រីដាស់មកឃើញណាបងមិនខ្វល់ទេឋានណាមកសំខាន់ឲ្យតែបាននៅក្បែរអូន ចង់ប្រពន្ធបងមកឃើញក៏បងមិនខ្វល់ដែរបងនិយាយបែបនេះមិនខ្លាចលោកស្រីមុនថាស្ដាប់ឮហើយនឹងខឹងបងទេមែនទេបងមិនខ្វល់នោះទេតែមករករឿងក៏រកទៅ ស្រីកញ្ចាស់នោះមិនដែលមានភាពផ្អែមល្ហែមដាក់ប្តីគិតតែពីការងារហើយនឹងមុខមាត់គិតតែពីខ្លួនឯងដូចជាលោកស្រីនោះពេលឡបងនៅក្បែរគេបងមានអារម្មណ៍ថាធុញទ្រាន់ណាស់បងគ្មានអារម្មណ៍ដូចនៅក្បែរអូននោះទេណាបងគួរឲ្យស្រឡាញ់ណាស់ Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំងភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អជាមួយអីចឹង Pocari Sweat baby លោកស្រីហៅខ្ញុំមកទីនេះ មានកាអីមែនទេ នេះនាង មានមុខមស៊ូធ្វើដូចជាមិនដឹងរឿងអីអញ្ចឹងអូនឹកឃើញហើយលោកស្រីហៅខ្ញុំមកទីនេះចង់និយាយពីរឿងលោកវិបុលមែនទេ យើងប្រាប់នាងឲ្យច្បាស់ណាឈប់មកពាក់ព័ន្ធនឹងចូលជ្រៀតជ្រែកក្នុងជីវិតគ្រួសាររបស់ យើងតទៅទៀតបើសិនជានាងចង់រស់នៅទីនេះជាមួយនឹងបងប្រុសនាងដោយមានសេចក្តីសុខការដែលយើងហៅនាងមកនិយាយនេះក៏ព្រោះតែយើងនេះ យល់ដល់មុខបងប្រុសរបស់នាងដែលធ្លាប់ធ្វើការជាមួយយើងរាប់ឆ្នាំនេះមិនមែនជាកំហុសខ្ញុំទេដែលខ្ញុំចង់មកជ្រៀតជ្រែកនោះលោកស្រីក៏បានលើសម្ដីលោកវិបុលនិយាយដែរថាថាលោកស្រីមិនដែលខ្វាយខ្វល់ពីគាត់ខ្ញុំគ្រាន់តែជួយបំពេញកាតព្វកិច្ចជាប្រពន្ធចំនួនលោកស្រីខ្ញុំខុសដែរមែនទេ នេះខ្ញុំខំធ្វើល្អដាក់លោកស្រីជួយមកថែប្តីលោកស្រីដល់ថ្នាក់នេះហើយលោកស្រីនៅមិនដឹងគុណខ្ញុំទៀតទេតែបែរជាមកនិយាយហាមឃាត់ខ្ញុំទៅវិញ ខ្ញុំមិនយល់តើតែសោះនាងកំទាន់អាត្រេកតាអានឹងពាក្យសម្ដីដែលប្តីខ្ញុំនិយាយនឹងនាង ហើយក៏សន្យាជាមួយនឹងនាងនោះអីព្រោះថាពេលខ្លះគាត់គ្រាន់តែកំពុងត្រេកតាអានឹងរបស់លេងថ្មីថ្មីដែលគាត់កំពុងរកបាននៅពេលដែលគាត់លេងឆ្អែនគាត់ប្រកាសជាយករបស់នោះទៅក្រវែងចោលក្នុងធុងសម្រាមនេះលោកស្រីកំពុងតែចង់ប្រាប់ខ្ញុំថា លោកស្រីជារបស់លេងចាស់ចាស់ដែលលោកប្រុសកំពុងតែរៀបនៅបោះចោលក្នុងថងសម្រាប់មែនទេនេះលោកស្រីដូចជាហួសហេតុពេកហើយណាយើងជ្រុលហួសហេតុទេយើងធ្វើបែបនេះគឺមិនជ្រុលពេកទេជាមួយនឹងមនុស្សស្រីដែលមុខក្រាស់និងថោកទាបដូចជានាងនេះត្រឹមតែប៉ុណ្ណេះគឺវានៅស្រាលពេកហើយ បើសិនជានាងនៅតែតាក់ទងជាមួយនឹងប្តីរបស់យើងទៀតសំបីតែសក់របស់នាងមួយសរសៃក៏យើងមិនទុកឲ្យជ្រុះនៅលើផ្ទះយើងដែរត្រូវចាំសម្ដីយើងទុំចេះកញ្ចឹងអញហ៊ានតែកំភ្លៀងខ្ញុំផងហ៊ាននិយាយគំរាមចង់មិនអញខ្ញុំចេញផងចាំមើលចង់ ខ្ញុំនឹងធ្វើឲ្យជាកញ្ចាឯងរកក្តីសុខគ្មានអូនជប់ទៅឲ្យបងធ្វើអ្វីក៏បងព្រមដែរឲ្យតែអូនព្រមឈប់ដល់ដល់ដំណាក់កាលនេះទៅហើយខ្ញុំមិនងាយឈប់ដល់ងាយងាយឡើយហើយក៏គ្មានថ្ងៃដែលខ្ញុំព្រមឈប់នេះអូនសប្បាយចិត្តណាស់មែនទេ ដែលឃើញគ្រូសាគេមានបញ្ហាបែបនេះត្រូវហើយប៉ិតមែនហើយវាសប្បាយខ្លាំងណាស់ចុកល្អបងនៅឲ្យតែស្ងៀមទេ មកកុំមកចែកដឹងរឿងខ្ញុំ ឲ្យសំរុំជាងនេះបន្តិចអត់ទេទីណាពេលណាក៏សំដែរតែបងចង់អបអូននៅទីនេះបងសែនឆាប់លេងខ្ញុំភ្លាមទៅកុំធ្វើអីបែបហ្នឹងណាខ្ញុំសំវល់កុំរើណាអូនកំរើនៅស្ងៀមយើងសប្បាយជាមួយគ្នាតាពីរនាក់ណាលែងខ្ញុំកុំធ្វើបែបនេះណាអាទឹកដេតខានមិនធ្វើបែបនេះអញ្ចឹងហ៎ ស្រាប់ខ្ញុំសិនលោកប៉ាអញចំបកាយទៀតយើងបានឃើញឯផ្ទាល់នឹងព្រេងហើយនឹងអអាកូនចម្រៃហើយនេះអាក្រក់ណាស់នេះបងនេះបងប្រងវាយកូនឲ្យស្លាប់ដោយសារតែស្រីម្នាក់នេះមែនទេអូនគឺបងបណ្ដៅវាឲ្យស្គាល់សិលធម៌កុំបៀតបៀនលើស្រីទុនខ្សោយបែបនេះណាបងបណ្ដៅឲ្យកូនល្អ ឬមួយក៏ផងបដៅឲ្យកូនល្អមិនបានទេហ៎អ្នកណាក៏ចេះបដៅកូនដែរតែគេមិនមែនបដៅកូនវាយកូនដូចជាសត្វធាតដូចជាបងចឹងទេអូនឬមួយក៏អូនគិតថាបងនេះមនុស្សអាក្រក់បដៅកូនមិនបានហ៎បងនឹងបដៅកូនខុសហ៎បងណាអាក្រក់អូនបដៅគេល្អទៅចាខ្ញុំចេះបដៅកូនខ្ញុំឲ្យល្អហើយប៉ុន្តែបងគ្មានសិទ្ធិបដៅកូនរបស់ខ្ញុំទេបើបងចង់បដៅបដៅខ្លួនឯងឲ្យល្អសិនទៅអូន យ៉ាងម៉េចហើយកូនបងវិសេសឲ្យអូនសុំទៅណានៃមកពីអូនទៅបងខ្លាចទៅជាបែបនេះមិនមែនជាកំហុសរបស់អូនទេអូនអរគុណបងណាដែលបងមិនខឹងនឹងអូន លោកស្រីឲ្យខ្ញុំសុំទោសដែលធ្វើឲ្យលោកស្រីនិងលោកប្រុសខឹងឆ្លោះប្រកែកគ្នាដល់ថ្នាក់នេះ ងអីមករៀនមុនស្នាអីបាត់នេះដែរតែធ្វើម៉េចបើខ្ញុំស្អាតតាំងពីកំណើតទាំងស្អាតទាំងឆ្លាតតើបទាំងអីទាំងកូនមករកខ្ញុំបែបនេះនេះភ្លេចហើយថាខ្ញុំឈ្មោះអីនោះខ្ញុំមិនអាចជួយជាកញ្ចាស់ឯងបានទេនេះវាជាកម្មពីរបស់ជាកញ្ចាស់ឯងទេដែលធ្វើដាក់ជើងមុនកាលពីម្សិលមិញពេលនេះកម្មពីវាកំពុងតែតាមរយជាកញ្ចាស់ឯងបណ្ដាបណ្ដាហើយ លាញ់ណាស់នេះលោកស្រី កំពុងតែចង់ប្រាប់ខ្ញុំថា លោកស្រីជារបស់លេងចាស់ចាស់ដែលលោកប្រុសកំពុងតែរៀបរបស់ចៅក្នុងធុងសម្រាប់មែនទេឲ្យខ្ញុំសុំទោសដែលធ្វើឲ្យលោកស្រីនិងលោកប្រុសខាងឆ្លោះប្រកែកគ្នាដល់ថ្នាក់នេះឲ្យខ្ញុំធ្វើបែបណាទៅ ពេលនេះនាងសំណាងកាន់តែខ្លាំងដៃហើយ យូរទៅនាងកាន់តែសាហាវទៅសាហាវទៅហើយនាងកំពុងតែបង្កប់ភ្ជុះភ្លៀងដល់គ្រួសារខ្ញុំហើយ មិនសប្បាយចិត្តនឹងរឿងកាលពីថ្ងៃមិញមែនទេអ្នកណាទៅសប្បាយចិត្តទៅនៅពេលមនុស្សស្រីខ្លួនឯងស្រឡាញ់កូនប្រុសខ្លួនឯងទៅលូកលាន់នោះបងបំភ្លេចរឿងនឹងចោលទៅទុកថាវាជាសុបិនអាក្រក់ទៅចាហើយអូនក៏ត្រូវបំភ្លេចចោលដូចគ្នាឲ្យបងសុំទោសចំនួនកូនប្រុសរបស់បងផងដែលធ្វើទៅមើលមិនល្អដាក់អូនបែបនេះចាអញ្ចឹងបងប្រញាប់កេងទៅណាកុំគិតច្រើនអីដឹងទេថាអូនបារម្ភពីបងបងគេមនុស្សទេព្រោះនឹកអូន បាននៅក្បែរអូនទើបបងបានគិតលួអូនក៏នឹកបងដូចគ្នាអូនក៏ចង់នៅក្បែរបង តែ ធ្វើម៉េចបើបងកំពុងតែនៅក្បែរលោកស្រីអូនខ្លាចលោកស្រីសង្ស័យនឹងយើងទាំងពីរមិនអីទេកុំខ្លាចអីអញ្ចឹងអូនទៅចាំបងនៅក្នុងបន្ទប់ធ្វើការទៅណា បងនឹងទៅរកអូននៅទីនោះអូខេទេចាចាំជួបគ្នាណា កាស Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំងភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អ ជាមួយអីចឹង Pocari Sweat អូនសបាយបងមិនបានឃើញអូនត្រឹមតែមួយវិនាទី ដូចជាមិនបានឃើញមួយថ្ងៃបងនឹកអូនខ្លាំងណាស់ចង់នៅក្បែរអូនគ្រប់ពេលវេលាតែពេលនេះបងក៏បានឃើញអូន បងសប្បាយចិត្តខ្លាំងណាស់បងសម្លាញ់អូនក៏នឹកបងដែរតែអូនខំស្កាត់មកជួបបងទាំងជប់បែបនេះ បើអូនមិនបានជួបបងទេអូនមានអារម្មណ៍ថាដូចជាខ្វះអីម្យ៉ាង ហើយគេមិនលក់តោះទេសោះអូនដូចជាអសុទ្ធអ្វីម្យ៉ាងសំណប់ចិត្តបងឲ្យតបងនៅបាននៅក្បែរអូនបងមានអារម្មណ៍ថាសប្បាយចិត្តរំភើបហើយបើសិនជាបានគេងអបអូនទៀតបងមានអារម្មណ៍ថាមានសេចក្តីសុខដូចជាបានអ្វីអ្វី គ្រប់យ៉ាងអញ្ចឹង អូនស្អាតខ្លាំងណាស់បងទ្រាំមិនបានហើយមិនបានជាអូននឹងថាមិនបានជាអូននឹងថាបងនៅទីនេះបងប្រហែលជាគិតថាខ្ញុំល្ងងខ្លាំងណាស់ហើយមែនទេ ដែលមិនដឹងនោះពេលនេះខ្ញុំបានឃើញមុខមាត់ពិតរបស់បងនឹងស្រីថោកទាបម្នាក់នេះហើយបងនេះពិតជាអាក្រក់ខ្លាំងណាស់ចាស់ហើយនៅមានតណ្ហាក្រាស់ទៀតលួចផិតក្បត់ខ្ញុំបងឆាប់នាំស្រីថោកទាបម្នាក់នេះចេញពីផ្ទះនេះភ្លាមទៅចេញទៅចេញឲ្យលឿនពេលណា គឺល្អពេលហ្នឹងមនុស្សដូចជាបងទាំងស្រីម្នាក់នេះមិនស័ក្តិសមនឹងចន់នៅលើផ្ទះមួយនេះទេផ្ទះនេះ ទៅទូលស្វាគមន៍តែមនុស្សថ្លៃថ្នូរជាមនុស្សដែលមានខួរក្បាលកិនមិនមែនមានចិត្តទេរឆានដូចជាបងទេចេញទៅបានពាក្យនេះអូនជាអ្នកនិយាយទេបានតើអូនបងកុំភ្លេចថាបងណាមិនទាន់សញ្ញាលេងលះជាមួយខ្ញុំទេពេលដែលបងសញ្ញាលេងលះជាមួយខ្ញុំហើយ បងចង់ទៅសបាយជាមួយនឹងស្រីបំរើថោកទាបម្នាក់នេះនៅកន្លែងណាក៏ស្រេចតែចិត្តបងចោះបានចាំខ្ញុំចុះហត្ថលេខាឲ្យកុំអារម្មណ៍អីនិយាយបានល្អណាស់ខ្ញុំរងចាំពាក្យនេះយូរហើយតែខ្ញុំប្រាប់បងណាបើចោះចាញ់ហើយកុំស្ដាយក្រោយ ហើយចង់ត្រឡប់មកទីនេះវិញគឺមិនបានដាច់ខាតបានតោះយើងចូលចូលអូនសំណាងបងស្រឡាញ់អូនខ្លាំងណាស់ លោកប៉ាកុំលេងលះជាមួយនឹងម៉ាក់អីលោកប៉ាដោះលែងអូនសំឡាងទៅ កូនស្រឡាញ់នាងខ្លាំងណាស់នាងស័កសមជាមួយនឹងកូនចឹងប៉ានាងមិនសមជាមួយនឹងប៉ាទេនេះប៉ាចាស់ហើយប៉ាចង់បាននាងអាយុស្មើនឹងកូនចឹងមែនទេ ចម្រាញ់កោតតែឯងហ៊ាននិយាយបែបនេះដាក់យើងមួយដៃនេះប្រដៅឯងដែលឯងហ៊ាននិយាយភ្លើដាក់យើង ឯងបញ្ឈប់ពាំងផ្លូវយើងបាននេះធ្វើអីហ៎វាគួរតែដល់ពេលហើយដែលគ្រប់គ្នានៅក្នុងផ្ទះនេះគួរដឹងខ្ញុំមានរឿងចង់និយាយការពិតឲ្យគ្រប់គ្នាបានដឹងបងរំកុំនិយាយអីអាស៊ីតាមពិតទៅអូនសំឡងមិនមែនជាប្អូនស្រីខ្ញុំទេមិនពិតទេ ខ្ញុំជាប្អូនស្រីរបស់បងណានេះបងចង់និយាយពីអីហ្នឹងបងឈួតហើយហ៎យើងមិនយល់ពីអ្វីដែលឯងនិយាយទេណារង តាមពិតទៅអូនសំឡាញ់ជាប្រពន្ធរបស់ខ្ញុំអូនសំឡាញ់គេនិយាយពីស្អីមិនប៉ាទេគាត់និយាយកុហកទេ បងកុំជឿគេអីណាណារងហេតុអីបានជិះកន្លងមកនេះឯងមិនប្រមនិយាយការប៉ិនអញ្ចឹង គឺព្រោះតែខ្ញុំស្រឡាញ់អូនសំណាងខ្លាំងរហូតដល់ស្ដាប់នាងនិយាយគ្រប់យ៉ាង តែពេលនេះមកពីនាងធ្វើរឿងជ្រុលខ្លាំងពេករហូតដល់ខ្ញុំទ្រាំសម្លឹងមើលលែងបានខ្ញុំមិនអាចទ្រាំសម្លឹងមើលគ្រួសាររបស់លោកស្រីត្រូវបាច់បាក់គ្នាដោយសារតែនាងទេ ឆាប់ចេញពីមុខយើងភ្លាមទៅ ណារងឯងក៏ត្រូវចេញពីទីនេះដូចគ្នាព្រោះឯងជាអ្នកនាំនាងមកទីនេះឯងក៏ត្រូវចាក់ចេញពីទីនេះដូចគ្នានេះបងឈប់ស្រឡាញ់ខ្ញុំហើយមែនទេបងលើកលែងតើអូនម្ដងទៅណា មនុស្សអាក្រក់ដូចជានាងនេះមិនសមទទួលការលើកលែងពីនរណាម្នាក់ឡើយចេញទៅឆាប់ចេញពីទីនេះព្រាមទៅបងវិសេតបងប្រកាសជាមិនបាប់បងខ្ញុំចោលទេមែនទេ បងនៅតែស្រឡាញ់ខ្ញុំមែនទេនាងឆាប់ចេញពីមុខខ្ញុំព្រាមទៅ នាងណាអាក្រក់ជ្រុលពេកហើយ នាងធ្វើឲ្យប៉ាហើយនឹងខ្ញុំឆ្លោះគ្នាក៏ព្រោះតែនាង នាងធ្វើឲ្យប៉ាហើយនឹងម៉ាក់ឆ្លោះគ្នា រហូតដល់លែងលះគ្នាទៀតនេះណាគឺដោយសារតែនាងទាំងអស់នាងណាជាអ្នកបង្កបញ្ហាឲ្យគ្រួសាររបស់យើងច្រើនពេកហើយ នាងណាល្មមចេញពីទីនេះបានហើយ ចេញភ្លាមទៅនាងសំណាំងនាងស្រីថោកទាបឆាប់ចេញពីទីនេះភ្លាមទៅមនុស្សអាក្រក់អស់កាយដូចជានាងគ្មានអ្នកណាអភ័យទោសឲ្យនាងឡើយចេញទៅ បងសូមទោសចំពោះរឿងគ្រប់យ៉ាងដែលបងធ្វើចំពោះអូនតែបងធ្វើនេះគឺមានបំណងចង់ឲ្យអូនល្អតែប៉ុណ្ណោះបងសូមបងសូមអូនកុំចាក់ចោលបងអីបងពិតជាស្រឡាញ់អូនណាស់ទោះបីជាគ្មានអ្នកណាត្រូវការអូន តែបងនៅតែត្រូវការអូនអូននៅតែជាមនុស្សសំខាន់សម្រាប់បង បងមិនអាចរស់ខ្វះអូនបានទេបើជីវិតបងគ្មានអូន វាប្រៀបបាននឹងជីវិតដែលគ្មានន័យបងសុំទោសអូនណា ចេញពីជីវិតខ្ញុំទុកថាខ្ញុំមិនបានជួបមនុស្សប្រុសដូចជាបងតិចអញ្ចឹងអូអាយខ្ញុំសុំតើនេះនាងធ្វើការជាមួយនឹងហ៎មិនបាច់មកសុំតោះទេខ្ញុំខំសុំតោះអ្នកនេះប៉ុណ្ណឹងហើយបានអ្នកនេះមកប្រាប់ទេចាក់ចេញទៅបានឆាប់ឲ្យទូរស័ព្ទបងមកបងគ្មានសិទ្ធិមកធ្វើបែបនេះដាក់ខ្ញុំទេណានេះអូនឆាត់ឲ្យដៃប្រុសដូចដែលអូនឆាត់ឲ្យបងមិនទេ អ្នកណាឲ្យដៃបងបងទេដៃជាអ្នកចូលបន្ទាក់ទោះនឹងខ្ញុំមុនណាហើយមនុស្សដូចជាបងនេះមានតម្លៃឲ្យខ្ញុំឆាត់ឲ្យដៃទេក្នុងឆ្នាំ2019លោកអ្នកបានស្គាល់ភាពយន្តជីវិតរួចមកហើយ